សូមប្រយ័ត្នបុរសម្នាក់ត្រូវ បានបាត់បង់ជីវិត ដោយសារតែសិទ្ធិល្អិតម្យ៉ាងដោយសេចក្តីស្រេកឃ្លានហូបរបស់ប្តេផ្ដាស់ហូបសត្វល្អិតមួយ ប្រភេទបណ្ដាលឲ្យពុលមិនអាចស្រោចស្រង់ជីវិតបានបុរសម្នាក់ឈ្មោះឈូនឈឿនភេទប្រុសអាយុ42ឆ្នាំ មុខរបរធ្វើស្រែចម្ការ បានស្លាប់បាត់បង់ជីវិតដោយសារតែពុលអាហារក្រោយពីបរិភោគសត្វល្អិតម្យ៉ាងដែលត្រូវបានគេស្គាល់ថាខ្ញុំខ្មៅក្រហមឬពពភ្លះក្រហមខ្មៅ ហេតុការណ៍នេះបានកើតឡើងនៅភូមិអូខ្សង់ឃុំសក្រៀមស្រុកប្រាសាទបលាំងខេត្តកំពង់ធំបើតាមការរៀបរាប់ពីក្រមសាច់ញាតិបានឲ្យដឹងថា ដំបងឡ ாய் បរោះខាងលើ ត្រូវជាកូន បានឃើញគេដាក់លក់សត្វនេះ ដោយគិតថាមិនអីគាត់ក៏បានទិញវាយកមកលាងទឹក រួចក៏ចំអិនហូប ក្រោយពីលីងវាឆ្អិនស្ត្រីជាម្ដាយបានសាឡបងហូបចូលទៅក្នុងមាត់បន្តិចក៏ខ្ជាក់ចេញវិញ ដោយស្រែកថាល្វីងណាស់ចំណែកបុរសជាកូនប្រុសបានបន្តហូបសัตว์នេះជាធម្មតា បន្ទាប់ពីហូបសัตว์នេះរួចបុរសខាងលើបានចាប់ផ្ដើមមានអាការៈមិនស្រួលខ្លួនរាកផងអួតផងដោយគិតស្មានថាមិនអី រូបគាត់មិនបានទៅព្យាបាលនៅមន្ទីរពេទ្យតាន់ពេលវេលានោះទេពលគឺបន្តប្រើថ្នាំព្យាបាលនៅផ្ទះអស់រយៈពេលប្រហែល2ថ្ងៃ ក្រោយមកសភាពជំងឺហាក់មិនថយសោះដោយសារកាន់តែធ្ងន់ធ្ងរទៅធ្ងន់ធ្ងរទៅឃើញដូច្នេះសាច់ញាតិក៏សម្រេចដឹករូបគាត់ទៅកាន់មន្ទីរពេទ្យប៉ុន្តែពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់វិញថាហួសពេលហើយ គ្រឿងក្នុងសំខាន់សំខាន់របស់គាត់ត្រូវបានជាតិពុលបំផ្លាញអស់ហើយ។ លើដូច្នេះក្រុមសាច់ញាតិក៏បានសម្រេចដឹកបញ្ជូនគាត់មកផ្ទះទាំងសោកស្ដាយជាពន់ពេកទៅធ្វើបុណ្យតាម ប្រពៃណីព្រះពុទ្ធសាសនាគួរបញ្ជាក់ថាបើតាមអ្នកស្រុកសត្វល្អិតប្រភេទនេះ មានឈ្មោះវាថាខ្ញុំខ្មៅក្រហមឬពព្លាក់ខ្មៅក្រហមសត្វល្អិតប្រភេទនេះវាមានរូបរាងតូចទម្ងន់ប្រហែល4ទៅ6ក្រាមវាស្ថិតនៅក្នុងចំណោមសត្វល្អិតដែលមិនអាចយក មកបរិភោគបានទេ បើទោះបីជាបានចំអិនរួចហើយក៏ដោយមនុស្សឬសត្វបរិភោគសត្វអិតប្រភេទនេះនឹងត្រូវទទួលរង នៅការខូចខាតធ្ងន់ធ្ងរដល់គ្រឿងក្នុងសំខាន់ ដូចជាក្រពះពោះវៀនក្រលៀននិងផ្លូវបង្ហួរនោមព្រោះដោយសារសត្វល្អិតនេះវាមានផ្ទុកកំហាប់ដ៏ច្រើន នៃសារធាតុដែលជាជាតិពុលច្រើនចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ